ឲ្យរួចហើយអើយអើយរមិនបានទេម្ចាស់ថ្លៃស្អាតណាបងស៊ូស៊ូបងអរគុណច្រើនចឹងជម្រាបលាណាបងប្អូនណាសុំពាក្យថាស្រឡាញ់ចែកខ្ញុំណាម្នាក់មួយម៉ាត់មកអាំងបាត់អីណាអីអេអីអីអីថៃណា